ហ្នឹងហើយអត់ជួបគាត់ដល់មិញបងខ្ញុំចង់ជួបញ៉ៃឯងប្អូនមួយណាអូប្អូននិយាយទៅលេងឯមុនហ្នឹងមែនហ្នឹងហើយមិញនិយាយជួបជួបតិចណាអូថៃថៃអើយបាយពូងាត់កាន់ខ្លាក់ថៃនិយាយតិចទៅមីអត់អីទេមីងឲ្យទទួលស័ព្ទមកចិត្តវានឹងឆ្លងអចរន្តខ្លួនស័ព្ទទូរស័ព្ទខ្ញុំអត់អីទេមីទូរស័ព្ទទៅទូរស័ព្ទទៅអត់អីទេមីងមីងមីងមីងមីងមីងអូយ Ê mày ôn đi Ừ mày ôn Tên Nam hả mì ôn ơi Mình là Nam đang mình Mình Mình đang không lưu mình Hả Mẹ đây nè Mình đây nè Ô Hả <laughs> <laughs> យូស៊ូវិញមិញលេងព្រឹកឡើងនៅលើដើមស្វាយក្នុងព្រឹកហ្មងមីនៅលើដើមស្វាយពូនចាំហៅជាមួយឯងនឹងឲ្យខ្លាចជួបប្អូនមួយឯងពូនហ្នឹងតើអឺហើយក្មួរប្អូនមួយឯងទៅណា អត់មកវិញអើយទៅរៀនបាត់ទៅ មកសើមិញអូនមួយឯងកើតស្អីគេដូចប្រស័យវិសាត អីមិនដឹងឯងលុញថាមីងអត់ដឹងមីងចាស់មីងទុំដាក់ពាំងពាំងពាំងកដាមុខមីងហ្មងដោយសារតែបងអូនខ្ញុំវាធុញមីឯងសួរច្រើនពេកហ្នឹងណាមីងសួរអីគេ ក្មួយផ្ទះក្មួយឯងនៅហ្នឹងក្មួយឯងទិញគេជួគេផ្ទះឯក្មួយឯងនៅរងថ្ងៃហ្នឹងជួគេទិញគេមីអូនហើយផ្ទះឯមីអូនឯងនៅផ្ទះជួយផ្ទះខ្លួនឯងមួយឯងនៅផ្ទះរងថ្ងៃនៅផ្ទះជួគេផ្ទះខ្លួនឯងផ្ទះឯក្មួយឯងនេះនៅក្រោយណាផ្ទះរបស់ក្មួយឯងហើយផ្ទះក្មួយឯងជួគេអាផ្ទះដល់ក្មួយឯងនៅរងថ្ងៃផ្ទះខ្លួនឯងឬផ្ទះជួគេនេះផ្ទះនៅក្រោយក្មួយឯងនៅផ្ទះក្មួយឯងហើយផ្ទះក្មួយឯងជួគេអូអឺ គ្រាន់តែមីសួរអញ្ចឹងសោះហ្នឹងអ្នកចិត្តខាងគ្នាអាស្រ័យតាក់តងគ្នាមីងចាស់មីងទុំមីងសួរអញ្ចឹងហើយគ្រាន់តែសួរអញ្ចឹងសោះអាហ្នឹងគេហៅថារាប់ញាតបារម្ភអញ្ចឹងណា តែមិញដូចសួរច្រើនពេកហើយណាក៏ធុញដែរមិញមួយថ្ងៃហ្នឹងហត់ពេញដឹងពីរបីដងហើយ ជួកាញ់ក្មួយឯងនៅតែពីរនាក់ផ្ទះជួលអីអត់មានចាស់មានតុំមីងហ្នឹងឯងចិត្តភ្នែកជាចំហនៅចិត្តខាងនៅគ្រាន់តែមីងសួរមីងបារម្ភសោកទុកចឹងខ្លាចលោកមានរឿងអីកាត់អីកាត់អីទៅបានមីងដឹងអោះនិយាយចឹងថ្ងៃណាត្រៀនទេអត់ទេមួយអើយខ្ញុំរៀនពេលថ្ងៃហើយអឺមួយឯងរៀនខាងអីគេ មីងប្រាប់តែតែរៀនកណីហ្នឹងមីងអូហាអាកណីហ្នឹងរៀនចប់គេទៅធ្វើអីគេវិញរៀនចប់ចេញធ្វើការគិតលុយបុកលុយធម្មតាទៅមីងអឺ យមួយឯងទៅធ្វើការខាងហ្នឹងហត់ហត់ហើយឈឺខួរក្បាលនិយាយទៅអាចនឹងឈួតណាមួយហើយបើមីនិយាយចឹងគេលើកលុយឲ្យក្មួយឯងទាំងឡាំងទាំងឡាំងឲ្យក្មួយឯងគិតដល់ចឹងខួរក្បាលយើងក្តៅយើងរវៃរហូតដល់ពេលប្រាក់ខែក្មួយឯងបានមកតែទីងទីងទីទេមួយហេតុអីបានមីនិយាយចឹងអត់បងប្អូនខាងប្តីបងមីង3 4នាក់ហើយធ្វើការតែផ្នែកហ្នឹងទេគេចង់រៀនចប់ធ្វើការអង្គុយក្នុងម៉ាស៊ីនត្រជាក់ចុចអេអាខុងឈូទ័រកាសចូលគេប៉ាក់ប៉ាក់ប៉ាក់ប៉ាក់រាប់រាប់លុយហ្នឹងឥឡូវឈួតបាត់អីយកលុយហ្នឹងគេទៅមើលឈួតមានជាណា ដល់ពេលទៅក្មួយឯងអត់តន់ឈួតអញ្ចឹងទៅមីងចេះតែប្រាប់ចេះតែបារម្ភទៅគេលួងឯណាក្មួយឯងឈួតទៅមីងមានបដិសេរីណាស្តាមីងជាចាស់ជាទុំនៅចិត្តមួយឯងហើយអត់មើលអត់ថែអត់ជួយប្រាប់ជួយអីអញ្ចឹងមួយឯងមកឆ្ងាយពីផ្ទះឆ្ងាយពីអីគ្រៀតម៉ែគ្រៀតឪនៅតែពីអ្នកបងប្អូននៅផ្ទះជួលតែអីអញ្ចឹងមីងប្រាប់ទៅធ្វើអាហ្នឹង ខាននេះភ័យគឺរឿងឈួតតែបើក្មួយឯងចង់ឈួតចង់ឲ្យសុខស្រួលហើយខ្លាចជាស្រីមានសំណាងក្មួយឯងធ្វើទៅតាមមេងដឹងធ្វើម៉េចអត់មេងអត់បានហ៊ានអីទេហើយក៏អត់បាន ធ្វើផ្នែកអីផ្នែកអីគិតអីដែរគ្រាន់តែមេងការប្តីពឹបមើលមីងពាក់ដែរណាចិញ្ចៀនពីរនេះមួយទៀតបយឲ្យមើលខ្សែកមីងមើលហើយមើលកបល់របស់មីងគ្រាន់តែមីងកាឲ្យប៉ឹបដៃមីងតែញអានឹងឲ្យមីងពាក់ត្មងនិយាយទៅមីងដេកលើសំណាងត្មងហើយសំភារៈនិយមមកមីងទៅមីងមានទាំងអស់ចង់បានពុកនិស័ពពុកនិស័ចង់បានក្រេ ស្នែងក្រែស្នែងចង់បានក្រែមាសក្រែមាសចង់បានក្រែឈើក្រែឈើចង់បានក្រែជ័រក្រែជ័រចង់បានក្រែស្នោស្នោតក៏ក្រែស្នោម្បានទីយើងដេកទៅវាបាក់អីធ្លាក់មកក្រមមានក្រែស្នោទៀតមានពូកក៏យ៉ាងដែរចង់បានអានសរអសរចង់បានអាស្រាងស្រាងចង់បានអាក្រាស់ក្រាស់និយាយទៅកម្រិតអីក៏មីងបានដែរឲ្យតែមីងចង់បាន ទូសំអាងក៏ចឹងដែរចង់អាដាក់តាំងចេញមកឃើញមីងព្រះនាងក៏បានចង់អាដាក់តាំងមើលមកមុខមីងចុចក៏បានអីក៏បាននិយាយទៅឲ្យតែថាមីងចង់បានកុំបែបគាត់បើនិយាយ យាយពីឡានទៀតមានតាំងពី អាសេរី8ជាងរហូតដល់ឥឡូវសេរី2023មានគ្រប់ឆ្នាំទាំងអស់មួយឆ្នាំទិញមួយទិញមួយអាចផ្លាតត្រង់ក៏មានអាឡានអត់ត្រង់ក៏មានអាមបាំងកាឡាក៏មានអីក៏មានមានទាំងអស់ឥឡូវហ្នឹងផ្ទះមីងដាក់ឡានណាលែងមានកន្លែងដាក់ឲ្យព្រោះមួយឆ្នាំទិញឡានមួយដាក់ដាក់តែកន្លែងគេទេគេសរសើរអូយមីងក៏មីងមានមីងក៏មីងសំណាងមីងកាន់ធ្វើមិនទេធ្វើបនដាចឹងណាហើយមួយទៀតម៉ូតូក៏ចឹងដែរសេរីអីក៏មានដែរចាញ់មួយឆ្នាំមួយទិញមួយឆ្នាំមួយមួយឆ្នាំមួយមកគ្រាន់តែលុតជីប៉ះនេះប៉ះនោះបន្តិចប្តី មីងថាដូរទិញថ្មីនិយាយទៅប្រើអារបស់ណាដែលរលោងត្មងមីងអត់ចេះប្រើរបស់អន់អន់ទេអញ្ចឹងបានថាធ្វើតាមតែមីងទៅយកតែប្តីមកគឺអូខេតែក្មួយកុំសម័យចាំបានប្តីមីង យកប្តីផ្សេងពីប្តីមីងតែចង់បានអាមានមានស្រួលស្រួលដូចមីងចឹងហើយបើនិយាយពីឋានអ្នកនៅផ្ទះជាមួយមីងទៀតមីងឲ្យសំណាងគ្រប់គ្នាមីងឲ្យហូបបាយហូបអីឡើងតអូនិយាយពីសព្រាមីងហូបបាយហូបសត្វតែសព្រាមាសសព្រាប្រាក់មីងអត់ចេះហូបទេអាសព្រាស្ពុនស្ពុនតន់តន់ក៏ចុចមកហូបរឹងរឹងបាក់មីងអត់ចេះហូបទេឆ្កឹះអីសពនិយាយទៅមីងយកមាសទៅធ្វើជាឆ្កឹះជាសព្រាយកមកហូបដើម្បីឲ្យយើងមានសំណាងហើយអ្នកនៅជាមួយមីងគឺមីងឲ្យហូបដូចមីងឡើងតុកឡើងអីជាមួយមីងមីងអត់ដែរប្រកាន់ទេហើយអ្នកនៅជាមួយផ្ទះមីងណាវែងស្ដាំ4 10 20 3នាក់គាត់មានថាបាយបាយមានអ្នកលើកបាយគាត់ថាកៅអៅកៅអៅមានអ្នកយកកៅអៅគាត់ថាស្បែកជើងមានអ្នកនិយាយទៅសពបែបសពយ៉ាងមកឥឡូវរាល់ថ្ងៃមីងជិលនឹងនឹងហូបបាយពុកខ្ជិលនឹងទ្វាមីងចង់ជួលអ្នកណាដែលដែលទ្វាបាយព្រោះដាក់មីងមីងលេបអឹកពេលខ្លះខ្ជិលតលេបទៀតលយមីងមីងចង់លយហើយក្មួយឯងមិនចង់លយធ្វើតាមមីងទៅឥឡូវមីងមិនចង់លយមីងកំពុងតែជ្រើសរើសអ្នកណាដែលមានក្លិនមាត់ក្រអូបដើម្បីទ្វាបាយព្រោះឲ្យមីងមីងហាត់តិចមើល វិញអូក្លិនឡើងឈ្ងុយតានេះអឺចេះធ្វើគ្រូណាមីងចូលចិត្តអ្នកក្លិនឈ្ងុយឈ្ងុយអញ្ចឹងដើម្បីទៅដល់បំរើអាហាររបស់មីង តែកុំឲ្យប្អូនក្មួយឯងដឹងហើយកុំឲ្យប្អូនក្មួយឯងទៅជាមួយទៅតែក្មួយឯងបានហើយព្រោះមីងស្រឡាញ់ចូលចិត្តតែក្មួយឯងទេមីងសន្យាថាពេលដែលក្មួយឯងទៅនៅជាមួយមីងមីងនឹងធ្វើឲ្យក្មួយឯងខ្លាចជាមនុស្សស្រីដែលមានសំណាងបំផុតតែកុំបណ្ដើមប្តីមីងអឺដោយសារអីចង់បានអីមីងទិញនឹងឲ្យហើយមីងនឹងរៀបចំខ្លួនប្រាណរបស់សម្ភារៈនិយមឲ្យដូចមីងអញ្ចឹងព្រោះមីងស្រឡាញ់ក្មួយដូចកូនអញ្ចឹងណាចាអត់អីអីទៅធ្វើការនៅកន្លែងមីងទៅកុំធ្វើការកន្លែងគិតលុយព្រោះហត់ឈឺខួរហើយស្រួលមិនស្រួលឈួតដោយសារលុយដូចក្ មួយមីងឈួតអត់បើអញ្ចឹងមានបានមកមីងអត់ឲ្យមកឯងគាត់លក្ខណៈអត់សូវល្អជាឬគេស្មាត់តោះមិនមែនមើលងាយអីក្មួយខ្លួនឯងតែដល់គាត់អញ្ចឹងមីងក៏ពិបាកធ្វើចិត្តយកមកខ្លាចពេលខ្លះវាអាប់អោនក៏ទៅយូរមីងតែថ្ងៃថ្ងៃមីងពេលអានឹងរត់ហាត់ប្រាត់ដោយធុនកអញ្ចឹងមីងខ្លាចជា មនុស្សម្នាក់ដែលនៅក្នុងភូមិហ្នឹងសម្បូរសบายជាងគេគេកោតគេសរសើរអញ្ចឹងណាអញ្ចឹងទៅវាអាចមានមុខមានមាត់អញ្ចឹងមីងអត់អាចទៅនេះមីងគាត់បានទេតែគាត់ថាមីងឆ្លៀតផ្ញើលុយផ្ញើកាក់ឲ្យទាំងពាន់ទាំងពាន់ដែរហ្នឹងដើម្បីឲ្យគាត់មើលថែ ខ្លួនគាត់ដល់បើក្មួយឯងដូចតែគ្នាហ្នឹងហើយមីងផ្សាយលុយផ្សាយកាយឲ្យថ្ងៃមុននេះមីងទៅនឹកឃើញឃើញមនុស្សប្រុសម្នាក់មកណាគេសង្សារមែនណាអូ បងប្រុសខ្ញុំតាមីងគាត់មកយកអីវ៉ាន់ហ៎អូយមីងឡើងឡើងភ័យស្មានតែ មានសង្សារមានអីមកគឺអត់ល្អទេយើង គឺជាមនុស្សស្រីហើយនៅផ្ទះជួលផ្ទះអីតែពីអ្នកបងប្អូនអញ្ចឹងមានរឿងអីមានអីគ្មានអ្នកណាគេជួយទេហើយយើងក្មេងៗអញ្ចឹងមកនៅផ្ទះជួលជិះម៉ូតូជិះអីទៅរៀនចុះបើជិះម៉ូតូទៅរៀនយើងមានគ្រោះថ្នាក់តាមផ្លូវហ៎ងាប់បាត់ទៅយើងគិតមិនម៉ែឪមិនមានវិប្បដិសារីហើយមីងនេះរត់តែមានវិប្បដិសារីដាក់ទលាយដាក់ទលាយអីមីងចង់និយាយពីអីដែលវាកើតឡើងយើងមើលមិនឃើញអញ្ចឹង យើងការពារទុកទៅដូចគេនិយាយថាការពារគ្រាន់បើជាងព្យាបាលអីចឹងណាចង់ចង់និយាយថាអាយើងគិតគ្រាន់បើជាងយើងអត់គិតមុននឹងវាកើតមកអើយក្មួយក្មួយក្មួយឯងមិនបាច់ជិះម៉ូតូទៅរៀនទេក្រែងលោទៅរៀនទៅក្មួយឯងមានគ្រោះថ្នាក់មានអីទៅពិបាកមានវត្តហេតុណាមួយកើតឡើងដល់អញ្ចឹងក្មួយឯងរើកជ្រុលទៅនៅផ្ទះមីងទៅមិនហត់ហេអាជួផ្ទះជួអីហ្នឹងក៏អត់ទៅល្អប្រហែលដែរនៅយប់ឡើងគេមកចាប់ធ្វើអញ្ចេះធ្វើអញ្ចេះធ្វើអញ្ចេះទៅពិបាកណាអត់អីមិញហ៊ុយមីឯងនិយាយមកឡើងហៀទឹកមាត់ដៃពុះមាត់នេះ អីមួយអីអត់ទេមីងគេថាអ្នកមានបាយពពុះមាត់ចឹងតាមានណាស់គេនិយាយបាយពពុះមាត់ដូចមីងតោះតែអ្នកមានបានមីងបងខ្ញុំទៅមកឡូនីតាអូបងបងបងឈរមកផ្ទះនិយាយមួយមីងអីដែលសួរឯងច្រើនណហ្នឹងហើយអូជួបគាត់ហ៎មីងខ្ញុំចង់ជួបប្អូនមួយណាអូប្អូននិយាយចេះលេងឯមុនហ្នឹងមែនហ្នឹងហើយមីងញ៉ៃជួបជួបតិចណាអូ ថៃថៃអើយបាយពូមាត់កាន់ខ្លាក់ថៃនិយាយតិចទៅមីអត់អីទេមីឲ្យទៅទូរស័ព្ទមកចិត្តវាដូចឆ្លងអាចរន់ភ្លើងទូរស័ព្ទទូរស័ព្ទខ្ញុំអត់អីទេមីទូរស័ព្ទទេទូរស័ព្ទទេតែខ្ញុំអត់អីទេមីមីមីមីទូរស័ព្ទខ្ញុំអត់អីទេមីមីមីអូមីស្លាប់នៅហ្នឹងពិបាកយកមីទៅអត់អីទេទូរស័ព្ទខ្ញុំអត់អីទេមីនិយាយតិចទៅតោះអញ្ចឹងមិនអន់ចង់